កាច់ក្លីបអូម៉ែតមកហាងសញ្ញានេះមកអាអូម៉ែតប្រភេទហ្នឹងយើងដូចកាច់ទៅអូក៏បានដែរយើងបើតែកាច់តែកាច់នេះវាពេលដែលយើងវាស់មកវាជាប់ក៏វាលឺសលេងអញ្ចឹងយើងវាស់ជើងមួយមកយើងនឹងដឹងថាតើខ្សែអត់ឲ្យវាស់ពីជើងមួយមកជើងនេះអាហ្នឹង សម្រាប់វាស់ថាខ្សែដាច់មិនដាច់អូម៉ែតអត់ចុចវិញវាលាន់ ខ្សែទៅតាមអត់ស្ទុកអូខេអញ្ចឹងវាមួយមកបើយើងមើលជើងជើងវាវាគូវាវាត្រូវតែលន់ស្រែកទីអ្នកដាក់ជាប់ដាក់ជាប់អញ្ចឹងខ្សែនឹងអាតាច់ហ្នឹងជាហៀងខាងហ្នឹងអញ្ចឹងយើងមើលមកជាហៀងទៀតអូខេយើងដាក់កោបជើងក៏អត់វត្តទេណាអានឹងយើងសម្រាប់តែខ្សែអញ្ចឹងខ្សែវែងរៀងជាងហ្នឹងក៏យើងអាចតែបានថាខ្សែនឹងអាតាច់ អានឹងម៉ាស់ដីគឺកដាតែវាបាក់វាបាក់ជើងបានហ្នឹងប៉ុន្តែអាចចន្លោះហ្នឹងមកហ្នឹងគឺវាដាល់ទាំងអស់អញ្ចឹងមានខ្សែនេះអត់ដាច់ទេអូដោយសារនេះយើងគ្រាន់តែរៀនពីរបៀបតអញ្ចឹងចង់ស្លាយនេះអាចវា power supply មានបញ្ហាតែអត់អីបើនេះយើងមិនតន់យកវាទៅប្រើគាត់អត់របៀបតហ្នឹងគឺមានភ្លើងហើយ អានេះអឺមើលមកពីអូម៉ាតរបស់អូម៉ាតអញ្ចឹងយើងឥឡូវអូម៉ាតយើងមានអឺភ្លើងមកហើយហើយយើងចង់ដឹងថាតើភ្លើងនឹងចេញត្រូវអត់អញ្ចឹងយើងកាច់កលិចនេះអូម៉ាតរបស់យើងយើងកាច់កលិចមកអានេះគឺសញ្ញា DC អានេះ AC មើលទឹកលោកបាទអញ្ចឹងដោយសារ2 10 V អញ្ចឹងយើងកាច់តែលេខ20មកឲ្យទឹកយើងអាចកាច់តែ2ព្រោះយើងដឹងថាភ្លើងមក យើងនឹងចេញពីដណ្ដប់វល់ណាយើងជាកាច់អញ្ចឹងយើងដាក់ពណ៌ខ្មៅគឺខាងបកដកហើយខ្សែក្រហមគឺខាងបកយើងចុចទៅចុចចុចនេះពីកន្លែងនេះអញ្ចឹងយើងអាចតែ power supply ទៅតើភ្លើងចេញទៅអត់ទេខ្សែក្រហមគឺខាងបោកតែជាប់បាទយើងឃើញនេះឃើញនេះភ្លើងចេញមកពីដណ្ដប់វល់អញ្ចឹងមានន័យថាភ្លើងចេញពី power supply គឺត្រឹមត្រូវ ហើយបើយើងសិនតែដាក់ភ្លើង ទៅអត់មានភ្លើងចូលឥឡូវខ្សែយើងវាស់មិញគឺអត់ខូចទេយើងអាចកាច់ទៅកលីប AC ដោយសារភ្លើងយើង220អញ្ចឹងយើងកាច់ទៅខ្ទង់270ដោយសារនេះវាជាភេទ digital វាវាលោតលេខឲ្យយើងមើលទេខុសពីពួក analog អញ្ចឹងអាយើងវាស់ភ្លើង AC នេះគឺយើងប្រយ័ត្នប្រយែងដោយសារ L ហើយនឹងនៅអញ្ចឹងពួកភ្លើងនេះអាចឆក់ អញ្ចឹងដៃយើងគឺពាក់បីជើងស្រោបដៃឲ្យឲ្យត្រឹមត្រូវពេលដែលវាស់ហ្នឹងអត់យើងក៏តែមើលអញ្ចឹងហ្នឹងហើយហ្នឹងគុំឥឡូវយើងដាក់អឺនេះមួយមកដាក់ខាងអត់មួយមកអត់មួយមកហ្នឹងហើយមិនកំមកចិត្តបាស់នេះហ្នឹងឃើញទេកេងភ្លើងចេញ225អានេះយើងសម្រាប់តេស្តភ្លើងចូលគុំភ្លើងទាំងអស់ យើងដឹងថាអត់ស្រាប់តែយើងតខ្សែទៅអត់មានបើកទៅអត់មានភ្លើងអត់មានអីអញ្ចឹងយើងអាចបោះភ្លើងបានឥឡូវភ្លើងចូលមកដល់ power supply ហើយអញ្ចឹងមិញអាដំបងដែលដាក់អត់តែនោះហើយយើងដោតអត់ដិតនៅកន្លែងព្រីភ្លើងណាឥឡូវយល់អញ្ចឹងអានេះទៅគ្រឿងទទួលពីដណ្ដប់វ៉ុលទៅកាមេរ៉ានេះទៅកាមេរ៉ានេះហ្នឹងអានេះអានេះភ្លើងអានេះចូលអានេះ input ចូល នេះដល់ភ្លើង220ចូលហើយអានេះ2ដណ្ដប់វ៉ុលចេញហើយអាប៊ូតុងខាងនេះគឺយើងសម្រាប់ស្រេអានេះគឺវេកូកាចេះហ្នឹងមានន័យថា adjust វល់មានន័យយើងអាចសារ៉េឲ្យរៀងខ្ពស់ជាងនឹងតិចក៏បានឲ្យទីជាងនឹងតែជាការភ្លើងវាឡើងរៀងខ្ពស់លើសពី12 13វល់អញ្ចឹងទៅយើងសារ៉េវាបញ្ចុះអញ្ចឹងគឺនឹងយើងយល់អាអានេះឥឡូវប្រាប់កុំប៉ះពីពីអានេះណា អឺអានេះនិយាយរួមដៃយើងទៅទេអញ្ចឹងកុំយើង កុំប៉ះឲ្យរបៀបវាស់បិចភ្លើងមួយទៀតណាបិចភ្លើងយកបិចភ្លើងមកមកប្រើមួយទៀតមកនេះអញ្ចឹងពេលដែលយើងភ្ជាប់ភ្លើងហើយយើងអាចយកដៃទៅទៅប៉ះ connector នឹងទាំងអស់បើយើងសង្ស័យណា យើងមូលមិនបានបានអីយើងអាចដកភ្លើងចេញអឺ នេះគឺបិទភ្លើងអញ្ចឹងជាមើលថាតើយើងតហ្នឹងភ្លើងដែលចេញមកអាណា GL ជួនកាលដោយសារយើងអត់ដឹងប្រភពនេះយើងអាចតតែដោយសារអាទេវាមិនប្រកាន់ពោយើងអាចតទៅវាដំណើរការអញ្ចឹងទីយើងដាក់ដែរអញ្ចឹងយើងចុចអានេះមកអត់មានភ្លើងទេអញ្ចឹងមានតែខ្សែខាងនេះទេគឺចាំងខាងនេះអញ្ចឹងយើងតមកហ្នឹងគឺអត់ត្រូវហ្នឹងតែយើងដាក់ដែរគេនេះវាភ្លើងអញ្ចឹងគឺអឺ តែពិតយើងតោហ្នឹងដោយសារយើងដោតពីព្រីភ្លើងមកយើងអត់បានដោតព្រីភ្លើង ថាជើងខាងណាជាអញ្ចឹងយើងត្រូវត្រឡប់ព្រីភ្លើងវិញហ្នឹងហើយត្រឡប់ព្រីភ្លើងវិញមកឲ្យវាត្រូវអឺលក្ខណៈវាចុចប៊ូតុងចុចប៊ូតុងអញ្ចឹងយើងទៅជើងវាវិញហើយជើង input ហ្នឹងអញ្ចឹងជា input មកខាងនេះវិញហើយអញ្ចឹងនេះបានយើងត្រូវណា ត្រូវតាមនិមិត្តសញ្ញារបស់វិជ្ជាវិទ្យាយើងវាវាស់ព្រៃភ្លើងបិទភ្លើងហើយពេលដែលយើងដាក់អញ្ចឹងទៅចុចជាប់ដាក់ដៃទៅយើងមិនមានភ្លើងវានឹងចេញភ្លឺក្រហមនៅលើបិទភ្លើងនេះណាអញ្ចឹងមុនមកយើងទៅទៅតខាងក្រៅបើយើងសង្ស័យខ្លាចមានភ្លើងអីយើងយើងត្រូវដាក់បិទភ្លើងយើងប៉ះអញ្ចឹងអញ្ចឹងបើមានភ្លើងនោះមានតែកន្លែងហ្នឹងមានភ្លើងហើយជាមើលខាងនេះអត់មានទេខាងនៅនេះណានេះមានដែរទៅទៅហើយជី វាអត់ត្រូវមានប៉ុន្តែវាហាក់ជាភ្លើងនៅគេអត់ដល់តាចិត្តមានភ្លើងតែបើទៅសេយើងវាស់កម្រិតប៉ុណ្ណាវាអត់មានមានទាំងអស់អានេះស៊ីនិយាយទៅតិចច្រើនគឺត្រូវតែមានភ្លើងឲ្យហ្មងមកនឹងអស់របៀបវាស់បិទភ្លើង ចចុចម្ដងឲ្យឲ្យជាប់កុំកុំចុចងាកងាកអឺឬក៏យើងកុំអុសលើកឲ្យដាច់ព្រោះវាអាចប៉ះអាហ្នឹងសម្រាប់តែថាខ្សែដែលយើងនឹងមានភ្លើងអត់ដល់គង់អាចយើងអត់មានអុសម៉ែបោះយើងអាចបោះបិសាភ្លើងព្រោះក៏យើងកាន់ដៃកាន់អីទៅយើងឆ្ងល់យើងឡើងអាគីឡើងអីខ្លាចដល់ពីភ្លើងយើងយកពីភ្លើងទៅចុចទៅបើថាវាកាច់ឌីសង់ទ័រកាច់ប្រែតអីអស់គឺវាឡើងមានអីចេញភ្លើងទៀតតែបើមាននេះអញ្ចឹងយើងត្រូវឲ្យវាកាច់ឌីសង់ទ័របិទឲ្យអស់ ឥឡូវខ្ញុំស៊ូមសួរបន្តិចវិញអានេះពីរនេះគេហៅទេនេះអលអលអលគឺខាងលើចូលណា220ចូលកន្លែងហ្នឹងគឺយើងត្រូវតែប្រយ័ត្នដូចតោគឺអត់តនិយាយរួមគឺត្រូវតែដកពីកាច់ប្រែតឬដកព្រីចេញអញ្ចឹងអានេះខាង input ចូល220អានេះម៉ាស់ដីហើយយកអាវេដកវេបោកហ្នឹងគឺខាងចេញចេញទៅកាមេរ៉ាអញ្ចឹងជួនកាលបើយើងតបញ្ជាក់ វាអាចឆេះកាមេរ៉ាឬឆេះគ្រឿងទទួលអញ្ចឹងកន្លែងហ្នឹងត្រូវដឹងឲ្យច្បាស់អញ្ចឹងនៅពេលដែលយើងចាប់ចូលនៅបើទៅស្តង់ដាខ្សែក្រហមទៅខាងមុខហើយបើយើងជួខ្លះអ្នកខ្លះគាត់អាងតែអីគាត់ច្រឡំយកអាខ្សែខ្មៅមកដាក់ខាងមុខអញ្ចឹងប៉ុន្តែដល់យើងចេញទៅគឺត្រូវតែខាងបើឧទាហរណ៍អ្នកខ្លះគាត់តច្រឡំឧទាហរណ៍ខ្សែខ្មៅដាក់ខាងនេះខ្សែខ្មៅដាក់ខាងបោកខ្សែក្រហមដាក់ខាងដកតែអញ្ចឹងដល់យើងច្រកចេញគឺយើងត្រូវតែដឹងថា ចូលទៅកាមេរ៉ាឬចូលទៅគ្រឿងបន្ទួលផ្សេងផ្សេងគឺយើងដាក់ឲ្យត្រូវវាដាក់ឲ្យចំបើថាច្រឡំថានេះខ្សែនិយាយយើងមើលពីប្រភពព្រោះឃើញពួកនោះថាឆេះច្រើនអញ្ចឹងអាអាមួយតអាមួយតនៅហ្នឹងអាមួយទៀតតនៅកាមេរ៉ាដល់វាដាក់អត់ស្តង់ណាស្រាប់តែយកអាខ្សែខ្មៅដាក់ខាងមុខដល់អាខាងនោះគេយកអាខ្សែក្រហមដាក់បោកអញ្ចឹងឃើញវាប្រជ្រះគ្នាអញ្ចឹងបើយើងធ្វើគ្នាច្រើនឧទាហរណ៍មួយវានៅឆ្ងាយគេកំពុងតចូល BNC ចូលកាមេរ៉ាហើយយើង គេឲ្យមកជាប់ភ្លើងនៅកន្លែង power supply នៅក្នុងបន្ទប់ហ្នឹងអញ្ចឹងយើងត្រូវនិយាយគ្នាឲ្យត្រូវគឺខ្សែក្រហមគឺត្រូវដាក់បោកអញ្ចឹងណាដាក់ទៅនេះនេះអដាប់ទៅនេះនេះនេះហ្នឹងខ្សែហ្នឹងអដាប់ទៅហ្នឹងអញ្ចឹងអាដាប់ទ័រពេលដែលយើងអាក្បាលតទៅកាមេរ៉ាឬកូនអីគឺអាក្នុងនេះខាងបោកអាក្រៅនេះម៉ាក់ណាក្នុងហ្នឹងអាក្នុងគឺបោកអញ្ចឹងអាក្នុងហ្នឹងត្រូវតែតទៅខ្សែក្រហម អាហ្នឹងព្រោះធម្មតាពេលដែលចូលកាមេរ៉ាព្រោះយើងអាចដូចនេះវាអត់មានក្បាលចេះទេអញ្ចឹងយើងត្រូវខាងចុងវាត្រូវតចូលភ្ជាប់ក្បាលនេះហ្នឹងហើយអញ្ចឹងដល់ក្បាលហ្នឹងគឺអាក្នុងបោកហើយអាអាក្រៅអានេះម៉ាស់អញ្ចឹងខាងអាខ្មៅគឺខាងម៉ាស់អាក្នុងគឺខាងបោកហ្នឹងអាហ្នឹងតើប៉ុណ្ណឹងថ្ងៃពីមុខយើងមើលយើងមើលឆ្ងល់អីទៀត ត់តាន់ស្អាតវានៅយើងបែកព្រុយបើថានេះយើងទៅមានដំបងគាត់ថាត្រូវចាំកន្លែងនេះមិនកុំប៉ះទៅវិញទៅពីដល់យើងចង់ប៉ះយើងត្រូវតែដកភ្លើង ចេញអស់ព្រោះកន្លែងនេះគឺភ្លើងដែលអាចឆក់ព្រោះកន្លែងខ្លះអាចភ្លើងមានពេលអាធំអីចឹងយើងបញ្ហាអញ្ចឹងនិយាយរួមសវត្ថភាពទាំងអស់ពេលដែលយើងឆែកលើវាឬពិនិត្យវាឡើងវិញគឺត្រូវតែដកភ្លើងចេញអស់កុំកុំប្រហែសរឿងហ្នឹងហើយពេលធ្វើការ ត្រូវពាក់បើជើងគ្រប់នឹងត្រឹមត្រូវល្អមានស្រោមដៃកុំពួកនឹងប្រហែសពេកតែប៉ុន្តែមានស្រោមដៃបានថាអាស្រោមដៃអត់ឆក់នឹងគឺអត់ទៅអត់ទៅជាង